លោកទៀបាញ់កំពុងទប់ទល់នឹងផែនការផ្ទៃអំណាចរបស់លោកហ៊ុនសែនរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀបាញ់កំពុងទប់ទល់នឹងការផែនការផ្ទៃអំណាចរបស់លោកហ៊ុនសែនទៅឲ្យកូនប្រុសច្បងខ្លួនឯងគឺលោកហ៊ុនម៉ាណែត ខណៈរដ្ឋាភិបាលកុម្មុយនីសចិនពុំមានជំនឿលើលោកហ៊ុនម៉ាណែតនិងចង់ចាប់យកក្រសួងការពារជាតិជាខ្នងបង្អែកយោធារបស់ខ្លួនទៅថ្ងៃក្រោយ សារព័ត៌មានរបស់ ASEAN Times បានចុះផ្សាយកាលពីថ្ងៃទី7ខែមិនិនាឆ្នាំ2023នេះថាក្រសួងការពារជាតិដែលកំពុងគ្រប់គ្រងដោយលោកទាបាញ់បានคล้ายទៅជាច្រកដ៏សំខាន់សម្រាប់ឥទ្ធិពលរបស់ក្រុងប៉េកាំងនៅប្រទេសកម្ពុជា ដែលរដ្ឋាភិបាលចិន ចង់រក្សាក្រសួងមួយនេះជាមូលដ្ឋានអំណាចរបស់ខ្លួនទៅថ្ងៃមុខដោយសារតែចិនគ្មានជំនឿលើលោកហ៊ុនម៉ាណែតនឹងអាចយកមក ដឹកនាំប្រទេសកម្ពុជា ពីលោកហ៊ុនសែនបាន ប្រពន្ធដដែលលើកឡើងថារដ្ឋាភិបាលក្រុងប៉េកាំងមិនគិតថាលោកហ៊ុនម៉ាណែតមានសិទ្ធិនិងអំណាច ពេញលេញក្នុងការដឹកនាំកម្ពុជានោះទេផ្ទុយទៅវិញចិន មានការជឿទុកចិត្តទៅលើកងកម្លាំងនៃក្រសួងការពារជាតិរបស់លោកទៀបាញ់ជាងដោយសារចិនធ្លាប់បានសហការជាមួយលោកទៀបាញ់ជំវិញការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករៀមកន្លងទៅ អាស៊ានថាមបន្ថែមថាការយកចិត្តទុកដាក់នេះគឺត្រង់ថា បើលោកទាវិញ ប្អូនប្រុសបង្កើតរបស់លោកទាបាញ់ដែលជាមេបញ្ជាការកងទ័ពជើងទឹកត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ2021ក៏ដោយតែរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកក៏មិនទាន់មានផុសតាងដើម្បីចោទប្រកាន់កម្ពុជាអំពីបញ្ហានៅឡើយដែរសារព័ត៌មានខាងលើបញ្ជាក់ថាលោកហ៊ុនសែនបានបញ្ចុះបញ្ចោរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទា បាញ់និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងឲ្យគ្រប់គ្រងផែនការស្នងតំណែងរបស់ខ្លួនទៅឲ្យលោកហ៊ុនម៉ាណែតដោយធានាថាកូនកូនរបស់ពួកគេនឹងគ្រប់គ្រងក្រសួង ដែលខ្លួនកំពុងដឹកនាំនៅពេល ខាងមុខទាំងអស់អតីតមេដឹកនាំបកប្រឆាំងលោកសំរៀងស៊ីបានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី8ខែមិនិនានេះថាបើយោងតាមព័ត៌មានចុះផ្សាយក្នុងទស្សនាវដ្តី អន្តរជាតិអាស៊ានថាមនេះលោកហ៊ុនសែនអាចបញ្ជាឲ្យគេចាប់លោកទាបាញ់ជាជាមិនខាន បើគាត់អាចធ្វើទៅរួចលោកសំរៀងស៊ីបញ្ជាក់ថា លោកទាបាញ់ដែលមានឋានៈរដ្ឋមន្ត្រីក្រសួងការពារជាតិសពថ្ងៃនេះ មានកងកម្លាំងប្រដាប់អាវុធក្រំបញ្ជាគាត់ពេញដៃដូច្នេះពួកគេច្បាស់ជាការពារគាត់មិនឲ្យលោកហ៊ុនសែនចាប់ខ្លួនលោកទាបាញ់បានជាដាច់ខាត ចំណែកឯអ្នកវិភាគឯករាជ្យនិងជាប្រធានវេទិកាពលរដ្ឋលោកកឹមសុខ ប្រាប់អ្នកសារព័ត៌មានថា ការចុះផ្សាយរបស់ព័ត៌មានអន្តរជាតិ ASEAN Time គឺមិនមែនគ្រាន់តែជាផុសតាងបន្តិចបន្តួចនោះទេព្រោះក្នុងនាមជាអ្នកសារព័ត៌មានអន្តរជាតិមិនអាចចុះផ្សាយនៅរឿងដែលស៊ីជម្រៅមួយ ដោយគ្មានផុសតាងជាក់លាក់នោះឡើយលោកកឹមសុខលើកឡើងថាលោកហ៊ុនសែនពឹងតែលើកងកម្លាំងអង្គរៈដែលគាត់បង្កើតឡើងប៉ុណ្ណោះចំណែកលោកទាបាញ់មានកងកម្លាំង និងក្រសួងការពារជាតិមួយផ្នែកធំដែលគនត្រលោកដូច្នេះលោកហ៊ុនសែនចង់ចាប់លោកទាបាញ់ក៏មិនស្រួលពេកដែរ អ្នកវិភាគឯករាជ្យលោករូបនេះគូសបញ្ជាក់ថាផែនការរបស់លោកហ៊ុនសែនគឺក្តោបក្តាប់អំណាចផ្ដាច់មុខតែក្រុមគ្រួសារគាត់ប៉ុណ្ណោះដូច្នេះប្រសិនបើលោកទៀបបាញ់លោកសខេងនិងលោកស្រីម៉ែនសំអនមិនរើបំរាស់ពីពេលនេះទេ ពួកគេនឹងលែងមានឱកាសទៀតហើយព្រោះនៅពេលដែលគ្រួសារលោកហ៊ុនសែនក្តោបក្តាប់អំណាចពេញដៃសំបីតែពួកគេចង់ការពារខ្លួនក៏មិនអាចការពារបានដែរកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2021 គណៈបកប្រជាជនកម្ពុជាបានសម្រេចគាំទ្រលោកហ៊ុនម៉ាណែតធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោកហ៊ុនសែនប៉ុន្តែការសម្រេចចិត្តនេះមានការទម្លាយថាដោយសារតែលោកហ៊ុនសែនគម្រាមនិងបញ្ចុះបញ្ចូលដោយការឡើងតំណែងមន្ត្រីក្នុងបកខ្លួនឯងដែលចង់ចូលមកកាន់តំណែងនេះគ្រប់គ្រប់គ្នា ក្នុងពិធីសន្និបាតគណៈបកកាន់អំណាចក្នុងការបោះឆ្នោតជ្រើសរើសលោកហ៊ុនម៉ាណែត នៅពេលនោះក៏មានការបោះឆ្នោតសម្រេចឲ្យលោកទាបាញ់និងលោកស្រី ត្រីម៉ែនសំអនធ្វើជាអនុប្រធានគណៈបកកម្ពុជា ផងដែរដែលបញ្ហានេះត្រូវគេកត់សម្គាល់ឃើញថា ជាធ្នូទៅនឹងឲ្យពួកគេគ្រប់គ្រងលោកហ៊ុនម៉ាណែតនៅថ្ងៃក្រោយនេះសឲ្យឃើញថា ពួកគេខ្វល់ខ្វាយអំណាចផ្ទាល់ខ្លួនជាងអាយុជីវិតសាសនារបស់ ប្រទេសជាតិកម្ពុជា កាលពីដើមខែធ្នូឆ្នាំ2000ឆ្នាំ2021មេដឹកនាំកាន់អំណាចដែលវៀតណាមលើកបន្ទប់លោកហ៊ុនសែនគំរាមថាអ្នកដែលចង់ដណ្ដើមតំណែងធ្វើជាបេក្ខភាព ភាពនាយករដ្ឋមន្ត្រីពីកូនប្រុសរបស់លោកត្រូវតែធ្វើឃាតលោកជាមុនសិនប៉ុន្តែបរិះខ្លាំងនៅប្រទេសកម្ពុជារូបនេះគំរាមថាអ្នកដែលប៉ុនប៉ងធ្វើឃាតលោកពួកគេក៏មិនមានជីវិតរស់នៅដែរហើយសង្គ្រាមច្បាស់ជាផ្ទុះឡើងជាមិនខានជំវិញបញ្ហានេះក្រុមអ្នកសង្កេតការបានអះអាងថា សមាជិកបកកាន់អំណាចដែលគ្រប់គ្រងបែកភាពលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតមិនមែនពួកគេពេញចិត្តនឹងលោកហ៊ុនម៉ាណែតទេគឺ ដោយសារលោកហ៊ុនសែនទិញទឹកចិត្តពួកគេដោយការសន្យាដំឡើងតំណែងខ្ពស់ខ្ពស់ក្នុងជួររដ្ឋាភិបាលដល់កូនកូនរបស់ពួកគេតែប៉ុណ្ណោះដូចជា លោកសខេង លោកសាយឈុំលោកទាបាញ់និងលោកស្រីម៉ែនសំអន ជាដើម តុលាការក្រុងភ្នំពេញចោទប្រកាន់លោកថៃស៊ីថាបទល្មើសថ្មីមួយទៀតគឺបទញុះញង់សាលាដំបងរាជធានីភ្នំពេញចោទប្រកាន់បទថ្មីមួយទៀតគឺបទញុះញង់លើអនុប្រធានគណៈបកភ្លើងទៀនលោកថាច់សេថា ស្របពេលតុលាការកំពូលក្រុងនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំបណ្ដោះអាសន្នមន្ត្រីសង្គមស៊ីវិលដែលតាមដានសំណុំរឿងនេះរិះគន់ថាការចោទប្រកាន់លើលោកថាច់សេថា មានចរិតនយោបាយច្រើនជាងការ ការអនុវត្តច្បាប់តុលាការសំរុកបើកសវនាការលើកអនុប្រធានគណៈបកភ្លើងទៀនលោកថាច់សេថាក្នុងសំណុំរឿងពីរផ្សេងគ្នានៅពេលថ្ងៃតែមួយសំណុំរឿងទី1នៅព្រឹកថ្ងៃទី28ខែមេសាតុលាការកំពូលបើកសវនាការសួរដេញដោលលើអង្គច្បាប់នៃសំ នៃសំណើសុំនៅក្រៅឃុំរបស់លោកថាច់សេថាសំណុំរឿងទី2នៅពេលថ្ងៃដដែលនេះសាលាដំបងរាជធានីភ្នំពេញ បានសាកសួរលោកថាច់សេថានិងបានចោទប្រកាន់បទថ្មីមួយទៀតគឺបទញុះញង់តាក់ទងទៅនឹងការទៅបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុនកាលពីចុងឆ្នាំ2022 បទចោតថ្មីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះសាច់ញាតិនិងមេធាវីរបស់លោកថាច់សេថា មន្ត្រីជាន់ខ្ពស់សង្គមមន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់ផ្លូវច្បាប់លើលោកថាច់សេដ្ឋាបែបនេះហាក់មានចេតនាមិនចង់ឲ្យអ្នកនយោបាយជាន់ខ្ពស់របស់គណៈបកភ្លើងទៀនអាចនៅក្រៅឃុំដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី23ខែកក្កដានោះបានលោកថាជីថាស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំដុសពុកមាត់បានចូលទៅ បំភ្លឺនៅបន្ទប់សាវនាកានៃតុលាការកំពូលនៃសំណល់នៃសំណើសុំនៅក្រៅឃុំជីវិតក្នុងពន្ធនាគារជាង100ថ្ងៃ មកនេះលោកថាច់សេដ្ឋាហាក់មានសុខភាពទ្រុឌទ្រោមជាងមុន ចំណែកសក់និងពុកមាត់ក៏វែងជាងមុនដែរ មេធាវីការពារក្តីលោកថាច់សេដ្ឋាម្នាក់គឺលោកមេធាវីសឿនជុំជួន រំលឹកថារំពឹងថាតឡាការកំពូលនឹងពិចារណាឲ្យកូនក្តីរបស់លោកតឡាការកំពូលនឹងពិចារណាឲ្យកូនក្តីរបស់លោកអាចនៅក្រៅឃុំ លោកមេធាវីបន្តថាកូនក្តីរបស់លោកពេលនេះមានជំងឺបេះដូងធ្ងន់ធ្ងរហើយកូនក្តីរបស់លោក ក៏មានថវិកាជាង30,000ដុល្លារសម្រាប់តម្កល់នៅតុលាការ ត្រៀមសងឲ្យដើមបណ្ដឹង លោកមេធាវីសឿនជំជួន មានប្រសាសន៍ក្នុងនាមជាសហមេធាវីការពារក្តីសិទ្ធឲ្យជនជាប់ចោទធម្មតាយើងតែងតែ មាន ក្តី សង្ឃឹមក្នុងការការពារសិទ្ធជនត្រូវចោទហើយសង្ឃឹមថាតុលាការនឹងពិចារណាអ្វីដែលជាការលើកឡើងរបស់ មេធាវី គឺនឹងត្រូវបាន ដោះលែងឲ្យគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នស្រដៀងគ្នានេះដែរប្រពន្ធលោកថាច់សិដ្ឋាគឺលោកថាច់សុបូរ៉ានីស្នើទៅតុលាការកំពូលគួរអនុញ្ញាតឲ្យប្តីអ្នកស្រីអាចនៅក្រៅឃុំបានដើម្បីព្យាបាលជំងឺបេះដូង សមត្ថកិច្ចបានចាប់ខ្លួនលោកថៃសិដ្ឋាកាលពីថ្ងៃទី16ខែមករាដោយចោទប្រកាន់ពីបទមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឬការចេញសែកអត់មានលុយសំណុំរឿងទី1តុលាការកំពូលក្រុងប្រកាសសាលដីកានាថ្ងៃទី3ខែឧសភាខាងមុខមន្ត្រីជាន់ខ្ពស់សហគមន៍ការពារសិទ្ធិមនុស្សអាត6លោកខីសុកសានសង្កេតឃើញថា ភាគីម្ចាស់បំណុលហាក់មិនចង់ឲ្យលោកថាច់សេដ្ឋាមានឱកាសសងបំណុលទេតែហាក់ចង់ធ្វើឲ្យលោកថាច់សេដ្ឋាជាប់ឃុំទៅវិញ លោកបន្តទៀតថា សំណុំរឿងនេះ មានចរិតនយោបាយជាងការអនុវត្តច្បាប់លោកខីសុកសាន មានប្រសាសន៍នៅពេលកូនបំណុលចូលខ្លួនសងដូចជា ខាងម្ចាស់បំណុលមិនចូលខ្លួនសកម្មក្នុងការទៀមទាបែជា ខាងតុលាការរកផោះតាង ដើម្បីដាក់បន្ទុកហាក់ដូចជាមិនចង់ធ្វើឲ្យនៅក្រៅឃុំឬក៏មិនចង់ទទួលយកនេះគឺជាការកត់សម្គាល់គួរណាស់នៅ ពេលគេសងហើយយកសំណងនឹងមកដោះស្រាយទៅ ហេតុអីបានជាຕົកឲ្យមានបញ្ហាដល់ពេលនេះចំណែកសំណុំរឿងទី2សាលាដំបងរាជធានីភ្នំពេញបានចោទប្រកាន់លោកថាច់សេថា មួយករណីទៀតពីបទញុះញង់មេត្រាទី494និងមេត្រាទី995នៃក្រមព្រហ្មទណ្ឌបទចោទថ្មីនេះលោកថាច់សេថាអាចប្រឈមជាប់ពន្ធនាគារពី6ខែទៅ2ឆ្នាំ ប្រសិនបើតុលាការរកឃើញការពិត មេធាវីការពារក្តី លោកថាច់សេដ្ឋាម្នាក់ទៀតគឺលោកមេធាវីកើតខីឲ្យអ្នកសារព័ត៌មានដឹងនៅល្ងាចថ្ងៃ ទី28មេសាថា សមត្ថកិច្ចដឹកលោកថាច់សេដ្ឋាមកសាលាដំបងរាជធានីភ្នំពេញពេលនេះដើម្បីសាកសួរសំណុំរឿងថ្ងៃ មួយទៀតដែលពាក់ព័ន្ធទៅនឹងករណីញុះញង់ការពីលោកថាច់សេដ្ឋា ធ្វើដំណើរទៅ ប្រទេសជប៉ុនជួបជាមួយអ្នកគាំទ្រគណៈបកភ្លើងទៀនកាលពីចុងឆ្នាំ2022លោកឲ្យដឹងទៀតថាតុលាការក្រុងភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ថ្មីមួយទៀតលើលោកថាច់សិដ្ឋាក្នុងសំណុំរឿងបទញុះញង់មេធាវីកើតខីមាន ប្រសាសន៍គេប្តឹងគាត់គាត់និយាយនៅជប៉ុនពីបទញុះញង់បង្កឲ្យមានភាពរើសអើងធ្វើវឹកវរសង្គម បើទោះជាតុលាការបន្ថែមបទចោទទៅលើលោកថៃសេដ្ឋាតាក់ទងទៅនឹងការធ្វើដំណើរទៅជួបអ្នកគាំទ្រនៅ ប្រទេស ជប៉ុនក្តីក៏ប៉ុន្តែការនោះ លោកថៃសេដ្ឋាត្រឡប់មក ប្រទេសកម្ពុជាវិញឬសមត្ថកិច្ចឬតុលាការ មិនបានបង្ហាញការចោទប្រកាន់ឲ្យលោកថាច់សិដ្ឋាជាប់ពាក់ព័ន្ធរឿងនេះទេ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាចលោករស់សុថាមាន ប្រសាសន៍ថាការចោទប្រកាន់លើលោកថាច់សិដ្ឋាក្នុងសំណុំរឿងថ្មីនៅពេលនេះជាការបន្ថែមទោសឲ្យអនុប្រធានគណៈបកភ្លើងទៀនរូបនេះជាប់ទោសកាន់តែធ្ងន់ធ្ងរថែមទៀត ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញអ្នកនយោបាយទាំងអស់ជាពិសេសគណៈបកកាន់អំណាចគួរបង្កបរិយាកាសល្អមុនការបោះឆ្នោតដើម្បីឲ្យពលរដ្ឋចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាចលោករស់សុថាមានប្រសាសន៍បន្ថែម មកបន្ថែមទោសលើបញ្ហានឹងកាន់តែធ្ងន់ទៅខ្ញុំ អញ្ចឹងទៅ គ្មាន អីត្រូវនិយាយទេមានតែរំលឹកតាស់ទឿនទៅ អ្នកនយោបាយទាំងអស់ត្រូវធ្វើម៉េចគិតគូរអំពីជាតិសាសន៍របស់ខ្លួន ដែលកំពុងតែរងទុក្ខវេទនាយូរខែយូរឆ្នាំមកហើយលោកថាច់សេថាជា អ្នកនយោបាយមាន ដើមកំណើតខ្មែរក្រោមលេខធ្លោម្នាក់ក្នុងចំណោមក្បាលម៉ាស៊ីនគណបកភ្លើងទៀន4រូប ដែលកំពុងជាប់ឃុំក្នុងនោះ មាន ប្រធានគណៈកម្មការប្រតិបត្តិគណៈបកភ្លើងទៀនខេត្តកំពង់ចាមលោកទូចថ្លឹង ប្រធានចលនាយុវជនគណៈបកភ្លើងទៀនលោកខឿនវីរៈព្រមទាំងអនុប្រធាន ចលនាស្ត្រី អ្នកស្រីនូសុធារីផងដែរគិតមកដល់ថ្ងៃសុក្រទី28មេសាលោកថៃសេដ្ឋាបានជាប់នៅក្នុងពន្ធនាគារព្រៃសរម៉ោ1អស់រយៈពេល102ថ្ងៃមកហើយលោកថៃ សេដ្ឋាដែលមានអាយុ69ឆ្នាំកំពុង មាន ជំងឺ ប្រចាំកាយមួយចំនួនដូចជាជំងឺបេះដូងជំងឺលើសឈាមនិងជំងឺ ទឹកនោមផ្អែម។ ប្រិមត្តស្ដាំជាទីមេត្រី សហគមន៍ថាក្រុមហ៊ុន Marco Logistics កំពុងសម្រុកកាប់ឈើក្នុងតំបន់ព្រៃយឡង់យ៉ាងរង្គាលបណ្ដាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថាក្រុមហ៊ុន Marco Logistics ហៅក្រុមហ៊ុន97កំពុងកាប់បំផ្លាញឈើក្នុងតំបន់ព្រៃឡង់ដោយជួលកម្មករឲ្យកាប់ឈើនៅក្នុងតំបន់ព្រៃឡង់យកទៅលក់ឲ្យពួកគេក្នុងមួយថ្ងៃ ពី50ទៅ60គោយន្តប្រជាសហគមន៍បានធ្វើការសម្ភាសជាមួយកម្មកររបស់ក្រុមហ៊ុនដោយក្រុមកម្មករទាំងអស់នោះអះអាងថា ពួកគេបានមេការក្រុមហ៊ុន Marco Logistics ទូរស័ព្ទហៅមកកាប់ឈើនៅក្នុងតំបន់ព្រៃឡង់យកទៅលក់ឲ្យពួកគេដោយគិតតម្លៃសេវា ក្នុង1ម៉ែត្រគូប40ម៉ឺនរៀលប្រជាសហគមន៍ឲ្យដឹងទៀតថាក្រុមកម្មករទាំងអស់នោះបានលើកឡើងថាពួកគេមិនភ័យខ្លាចជាមួយមន្ត្រីរបស់ក្រសួងបរិ ដ្ឋាននោះទេហើយពួកគេសំអាងថាមេការរបស់ក្រុមហ៊ុន បានបង់ប្រាក់ប្រចាំខែ ទៅឲ្យមន្ត្រីជំនាញទាំងអស់នោះរួចរាល់ហើយ ប្រធានសម្របសម្រួលខេត្តព្រះវិហារលោកស្រីថៃបានប្រាប់អ្នកសារព័ត៌មាន ថាក្រុមរបស់លោកនៅតែបន្តចូលល្បាតឈើនៅក្នុងតំបន់ព្រៃឡង់ដដែលដោយលោកសំអាងថាព្រៃឈើទាំងនេះជាទ្រព្យសម្បត្តិសល់ពីដូនតារបស់លោកលោកបន្តទៀតថារុកលោកបន្តប្រមូលពលរដ្ឋដែលរស់នៅជាប់តំបន់ព្រៃឡង់ខេត្តព្រះវិហារចូលរួមល្បាតព្រៃឈើមួយនេះ ទោះបីជារូបលោករងការគំរាមកំហែងពីមន្ត្រីជំនាញរបស់ក្រសួងបរិស្ថានយ៉ាងណាក៏ដោយលោកអំពីវនីវដល់យុវជននិងពលរដ្ឋទាំងអស់ឲ្យចូលរួមការពារព្រៃឈើនៅតំបន់ព្រៃឡង់ទាំងអស់គ្នា សកម្មជនការពារព្រៃឈើលោកហេងស្រស់បានលើកឡើងថារដ្ឋាភិបាលនៅតែគ្មានឆន្ទៈក្នុងការការពារព្រៃឈើនៅកម្ពុជា ដោយសារលោកមើលឃើញថាមន្ត្រីរបស់ រដ្ឋាភិបាលជាអ្នកនៅពីក្រោយនៃការកាប់ឈើខុសច្បាប់ទាំងអស់នេះលោកថា អ្នកទាំងនោះសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយជាមួយក្រុមអ្នករកស៊ីឈើទាំងអស់នោះលោកបន្តទៀតថាលោកគ្មានជំនឿទៅលើមន្ត្រីរបស់រដ្ឋាភិបាលទៀតនោះទេហើយលោកអំពាវនាវឲ្យរដ្ឋាភិបាលនិងពលរដ្ឋទាំងយុវជនទាំងអស់សហការគ្នាធ្វើការរួមគ្នាការពារព្រៃឈើដើម្បីសម្បត្តិជាតិតទៅមុខទៀតជំវិញករណីកាប់ឈើទាំងនេះសារព ព័ត៌មានមិនទាន់អាចសុំការបកស្រាយលោកសង្ឃច័ន្ទសុកជាតិប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនិងតំណាងក្រុមហ៊ុន Macon Logistics បាននៅឡាយទេរហូតមកទល់ម៉ោងផ្សាយនេះយោងតាមលិខិតលេខ55.55កសកចុះថ្ងៃទី16 17ខែមិថុនាឆ្នាំ2020ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាន អនុញ្ញាតឲ្យក្រុមហ៊ុន Macon Logistics បងថ្លៃសួយសារអាកោជូនរដ្ឋនិងកັບប្រមូលឈើក្នុងអនុតំបន់1អនុតំបន់2និងអនុតំបន់4នៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co Ltd ស្ថិតនៅក្នុងឃុំរៀបរយស្រុករវៀងខេត្តព្រះវិហារ កន្លងមកបណ្ដាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារចំនួន21នាក់បានចុះស៊ើបអង្កេតឃ្លាំមើលពីស្ថានភាពបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល7ថ្ងៃក្នុងពេលចុះល្បាតនោះពួកគេ បានជួបប្រទះបទល្មើសជាកម្មករនិងមេការរបស់ក្រុមហ៊ុន Macro Logistics ហៅក្រុមហ៊ុន97សរុបចំនួន20នាក់និងគោយន្តចំនួន10គ្រឿងបន្តចូលទៅអានិងដឹកជញ្ជូនឈើនៅក្នុងតំបន់ដែនអភិរក្ស ព្រៃឡង់នៅចំណុចប្រសពគ្នា3ខេត្តមានខេត្តកំពង់ធំស្ទឹងត្រែងនិងព្រះវិហារដោយសេរីនិងដោយមិនញញើត មន្ត្រីបរិស្ថាននោះឡើយសូមប្រិមិត្តអ្នកស្តាប់ជួយចុច Subscribe និងរូបកណ្ដឹង ដើម្បីទទួលបានព័ត៌មានថ្មីៗ